តើការធ្វើពិធីបន់ហើយសល់លុយទុកចាយវាយតខ្លួន បានបន់ឬអត់អឺបើយើងសិក្សាពីបន់ឬបាបឲ្យវាច្បាស់ទៅវាអត់មានអីឆ្ងល់រឿងហ្នឹងទេអឺវាអាស្រ័យទៅលើពិធីហ្នឹងឧទាហរណ៍ថា យើងធ្វើពិធីខួបកំណើតអញ្ចឹង គេមកចងដៃហ្នឹងគេអត់មានឧទ្ទិសតនាទេគេឲ្យយើងហ្នឹងហើយសល់ពីការចាត់ចែងហើយសល់ចាយទៅមានស្អីបើយើងចាយដោយល្អក៏វាកើតរឿងល្អឧទាហរណ៍វាសល់ទៅយើងអឺទៅធ្វើទៀនអីបន្តទៀតទៅក៏វាល្អទៅយើងសល់យកទៅទិញស្រាផឹកទៅវាបាបបន្តទៀតចឹងទៅនឹងអាស្រ័យទៅថាយើងយកទៅណាសំខាន់តើមើលថាទៅយើងលួចអត់ ពាក់ព័ន្ធនឹងលុយហ្នឹងយើងលួចគេអត់យើងបន្លំគេអត់យើងកុហកគេអត់បើសិនជាវាអត់ មានកុហកអត់មានបន្លំអត់មានបង្វែរទិសដៅទេវាគ្មានបាបអីនឹងយកលុយនឹងទៅប្រើ ទេប៉ុន្តែសំខាន់ត្រូវមើលថាតើការប្រើនឹងប្រើលើអីបើយើង ប្រើឲ្យកើតជាប្រយោជន៍ប្រយោជន៍ប្រើដោយអំណាចលោភៈទោសៈមោហៈអានឹងអកុសលហើយអាតួប្រើប្រាស់លុយកាក់នេះមិនចាំបាច់ដល់លុយគេទេលុយខ្លួនឯងក៏ដោយយកទៅ ប្រើក្នុងការវង្វេងធ្វើអកុសលដូចតែគ្នានឹងប៉ុន្តែពិធីបន់ខ្លះឧទាហរណ៍ថាឥឡូវគឺធ្វើផ្កាប្រាក់ដើម្បី ទៅជួយមន្ទីរពេទ្យដល់ពេលហើយទៅវាត្រូវដកថ្លៃមហូបថ្លៃចាត់ចែងអីខ្លះអញ្ចឹងហ៎ព្រោះយើងធ្វើជាប្រាក់សាមគ្គីហើយដល់ហើយអាសល់ពីការចាត់ចែងយើងអត់យកតំណងទេយើងយកទៅចាយអាហ្នឹងឯងស្មើនឹងលួចគេព្រោះកុហកទិសដៅខុស ប៉ុន្តែបើសិនជាប៉ុនជាលក្ខណៈផ្ទាល់ខ្លួនឧទាហរណ៍ថាឥឡូវយើងយើងធ្វើប៉ុនកតញ្ញូជូនម្ដាយយើងអញ្ចឹងគេមកចូលរួមជាមួយយើងគេចូលនៅក្នុងប៉ុនកតញ្ញូនឹងសល់លុយយើងជូនម៉ែយើងទាំងអស់អត់អីទេវាមិនមែនខុសទិសដៅអីផងព្រោះយើងដាក់ក្នុង program ដាក់ថាធ្វើកតញ្ញូជូនម្ដាយឪពុកសល់ពីការចាត់ចែងប្រគិនចហាន់លោកខ្លះទៅអីខ្លះទៅសល់ជូនគាត់ទៅជូនគាត់ប្រើប្រាស់ទៅ អត់ខ້ອຍទេប៉ុន្តែខុសនៅនៅលើអាទិសដៅទិសដៅថាធ្វើអឺធ្វើអីដូចមកលើកមិញអញ្ចឹងថាធ្វើផ្កាប្រាក់ដើម្បីទៅកសាងស្ពានធ្វើហើយយកលុយទៅធ្វើអីផ្សេងណាខុស សរុបមកមើលទៅលើពិធីនៅតែវាមិនច្បាស់មើលទៅក្នុងចិត្តបានកាន់តែច្បាស់បានថ្មចេះតែអឺជំរុញទឹកចិត្តឲ្យរៀនអភិធម្មនឹងឯងព្រោះឲ្យរៀនអភិធម្មត្រូវមានគ្នាមិនសូវយំសូវយល់មិនសូវឆ្លាត បើជាអ្នកស្រាវជ្រាវឆ្លាតមិនមានគ្នាក៏បានដែរប៉ុន្តែយើងមិនសូវយល់មិនសូវឆ្លាត គូមានគ្នា មានមិត្តភ័ក្តិរៀនណាសាកសួរសន្ទនាបាទ